ទីទីទី4បាទគឺលក់អនឡាញលក់អនឡាញគឺយើងអាចលក់ផលិតផលផ្សេងផ្សេងក៏ដូចជាផលិតផលអឺកាយសម្ផស្សឬក៏ផលិតផលអីផ្សេងផ្សេងជាដើមអញ្ចឹងគ្រប់ឥឡូវគឺសម្ភារៈអនឡាញគឺកើនកើនឡើង មិនថាសម្ភារៈអីផ្សេងផ្សេងអេឡិចត្រូនិកផ្សេងផ្សេងក៏ដោយបាទអញ្ចឹងយើងអាចធ្វើបានណា